លោកអ្នកនាងជាទីមេត្រីរុនថុតនារីម្នាក់ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូត្រូវឃាតករសម្លាប់កាត់ក្បាលខាត់ស្វាយរៀងនារីម្នាក់ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូ Dynasty ត្រូវឃាតករសម្លាប់កាត់ក្បាលបណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងថ្លុកឈាមទាំងអាក្រាតកាយនៅក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមសមាជិកបានឲ្យដឹងថាករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង12:40នាទីយប់រំលងអាត្រៀនឈានចូលថ្ងៃទី20ខែមេសាឆ្នាំ2023នេះនៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពានស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងបើតាមរបាយការណ៍របស់សមាជិកបានឲ្យដឹងទៀតថាជនរងគ្រោះមានឈ្មោះមនស្រីមីអាយុ24ឆ្នាំ មានមុខរបរជាបុគ្គលិកកាស៊ីណូ Dynasty មានស្រុកកំណើតនៅភូមិកណ្ដាលក្រមឃុំបន្ទាយដីស្រុកគៀនស្វាយខេត្តកណ្ដាលទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវត្តកណ្ដាលសង្កាត់បាវត្តក្រុងបាវត្តខេត្តស្វាយរៀងជុំវិញករណីខាងលើនេះមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេគណៈសមាជិកកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ឃាតករយកមកផ្ដន្ទាទោសតាមច្បាប់ចាសសាហាវខ្លាំងមែនទែន